បាទនៅក្នុង Channel ខ្មែរ History បាទលោកអ្នកបានស្ដាប់ទស្សនាវីដេអូយ៉ាងច្រើនរួចមកហើយបាទវីដេអូពីរមុនដែលខ្ញុំបាទបានរៀបរាប់បាទប្រាប់អ្នកទាំងអស់គ្នារួចមកហើយគឺតកតងទៅនឹងប្រវត្តិអ្នកស្ថាបនិកល្បីល្បីហើយក៏ជាមហាសេដ្ឋីបាទអ្នកមានមហាសាលបាទផ្នែកខាងពាណិជ្ជកម្មឬគេហៅថា business online ផងដែរក្នុងនោះគឺមានបុគ្គលទី1គឺបុគ្គល Jack Ma ហើយនិងបុគ្គលទី2គឺលោកបាទ អឺ GIF បាទបិនសុខបាទឥឡូវនេះគឺខ្ញុំបាទនឹងលើកយកតកតទៅនឹងប្រវត្តិបាទបុគ្គល3ម្នាក់ទៀតដែលគឺជាប្រវត្តិអឺគេហៅថាបុគ្គលដែលស្ថាបនិក KRC យើងដឹងហើយថា KRC បច្ចុប្បន្ននេះនៅក្នុងប្រជាជនចក្រកម្ពុជាគឺយើងឃើញថាមាន ការពេញនិយមយ៉ាងខ្លាំងដែរបាទអ្នកខ្លះគាត់សំបីតកូនក្មេងបាទ3 4ឆ្នាំក៏គាត់ស្គាល់ថាពាក្យថា បាទកន្លែងតែ KRC ហ្នឹងបាទ KRC គឺជាកន្លែងមួយដែលគេហៅថាផ្លូវមន់បំពងស្លាបមន់បំពង បាទបាទទ្រូងមន់បំពងគឺអាស្រ័យទៅលើយូកំម៉ងបាទនិយាយទៅគឺសាច់ barbecue ឬគេហៅថាសាច់ផ្លូវមន់បំពងឯងនិយាយចំថាផ្លូវមន់បំពងបាទបាទអញ្ចឹង KRC នេះគឺថាល្បីបាទចាប់ដើមល្បីបាទក្នុងប្រជាជាតិកម្ពុជាយើងឃើញថាមានអ្នកគ្រប់គ្រងយ៉ាងច្រើនដែរ ក៏ប៉ុន្តែលោកអ្នកធ្លាប់តែដឹងថា KRC គឺជាផ្លូវមន្តពងដែលលោកអ្នកតែងតែនាំនៅពេលដែលទំនេរលោកអ្នកតែងតែនាំកូននាំចៅឬហៅថាលក្ខណៈជាមិត្តភ័ក្តិឬក៏ជាក្រុមគ្រួសារបាទនាំគ្នាទៅ KRC ដើម្បីធ្វើការញ៉ាំបាទនៅមាត់បំពង បាទក្នុងនោះក៏មានក្លាប់មាត់បំពងបាទផ្លូវមុនដំពងតាមដែលលោកអ្នកត្រូវការតែលោកអ្នកចង់ហើយលោកអ្នកអាចកំងបានបាទអញ្ចឹងនេះគឺជាពាក្យ KRC គឺជា KRC ក៏ប៉ុន្តែលោកអ្នកមិនលោកអ្នកខ្លះក៏គាត់បានដឹងហើយថាពីតាកតលជីវប្រវត្តិតល KFC ក៏តែលោកអ្នកមួយចំនួនទេគឺគាត់មិនទាន់បានដឹងនៅឡើយទេថាតើ KFC នេះគឺត្រូវបានកាត់ឡើងនៅពេលណាហើយប្រវត្តិយ៉ាងណាមានការកាត់ឡើងតើពីឆ្នាំណា បាទមានបុគ្គលឈ្មោះអីតែជាអ្នកបង្កើតវាឡើងដូច្នេះមានអ្នកបងប្អូនសម្ដាប់ជាមួយនឹងវីដេអូនេះក៏ដូចជាទស្សនានៅវីដេអូនេះ ដែលបងប្អូននឹងទទួលបាននៅចំណេះដឹងឬគេហៅថាព័ត៌មានតកតនទៅ KFC នេះបាទបាននិយាយអំពីអាហារបំពង KFC មកវិភាគពេញថាបាទ Kentucky បាទ French chicken បាទអញ្ចឹងពាក្យ KFC គឺពាក្យអសកាត់ពាក្យពេញគឺ Kentucky បាទ French chicken គឺគេគិតទៅដល់លោកបាទ Colonel បាទ Standard សំទោស Colonel Sender បាទឈ្មោះគាត់គឺថា Colonel Sender ដែលជាស្ថាបនិកនឹងការបង្កើតនៅការច្នៃប្រឌិតនៅអាហារផ្លូវមន់បំពងមានរសជាតិឈ្ងុយឆ្ងាញ់និងដែលមានភាពល្បីល្បាញពេញពិភពលោកប៉ុន្តែ មុននឹងទទួលបាននៅភាព ជោគជ័យនេះគាត់ក៏ទទួលរង នៅភាពបរាជ័យច្រើនលើកដែលលោកអ្នកមិនធ្លាប់បានដឹងបាទអញ្ចឹងអឺ សូម្បីតែខ្ញុំក៏ធ្លាប់ទៅញ៉ាំដែរនៅ KFC នេះបាទផ្លូវមាន់ពងនេះអញ្ចឹងលោកអ្នកត្រូវតែដឹងថាពាក្យពេញរបស់ KFC គឺមានពាក្យពេញថា Kentucky Fried Chicken បាទសូមអភ័យទោសផងដែរចំពោះទស្សនិកជនគឺក៏មិនអ្នកស្ដាប់ប្រសិនបើខ្ញុំអានភាសាគេថាថាអក្សរអង់គ្លេសមិនបាទមិនត្រូវឬមិនចំសូមមេត្តាខមមិនដើម្បីធ្វើការកែតម្រូវផងដែរបាទអញ្ចឹងគឺ អ្វីដែលអ្នកបង្កើតឡើងហ្នឹងគឺលោក Colonel បាទគាត់ឈ្មោះថា Colonel Sender ដែលគាត់បានបង្កើតឡើងឬគេហៅថាស្ថាបនិកនេះឡើងហើយមុននឹងបានបាទជោគជ័យរហូតដល់13នៅអាស៊ីយើងក្នុងនោះមានប្រជាជាតិកម្ពុជាក៏មានដែរហើយមានច្រើនសាខាទៀតបើយើងមើលនៅក្នុងអឺភ្នំពេញសប្តាហ៍ថ្ងៃនេះបាទអូខេអញ្ចឹងយើងតទៅទៀតណាលោក Colonel Sender កើតនៅថ្ងៃទី9បាទ ខែកញ្ញាឆ្នាំ1890នៅក្នុង Henryville បាទ Henryville រដ្ឋ Indiana បាទ Indiana បាទរដ្ឋ Indiana សហរដ្ឋអាមេរិកបន្ទាប់ពីឪពុករបស់គាត់បានស្លាប់នៅពេលដែលគាត់មានអាយុទៅតែ6ឆ្នាំអូអញ្ចឹងគាត់ឪពុកស្លាប់ចោលតាំងពី6ឆ្នាំម្លេះបាទអញ្ចឹងគាត់ជាអក្សរគឺត្រូវពុករបស់គាត់បាទ គេហៅទូលមរណភាពតាមពីគាត់នៅវ័យ6ឆ្នាំបាទសិនដែលគាត់បានខ្លាយជាអ្នកទទួលខុសត្រូវនឹងការថែទាំប្អូនប្រុសនិងប្អូនស្រីរបស់គាត់បាទអញ្ចឹងគាត់ក៏កំសត់ណាស់ឪពុកកំព្រាឪពុកតាំងពីអាយុ6ឆ្នាំបាទនៅអាយុ10ឆ្នាំគាត់បានធ្វើការងារជាច្រើនដូចជាចំការអ្នកធ្វើការនៅកន្លែងរថភ្លើងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារតែមិនបានប៉ុន្មានផងម្ដាយរបស់គាត់មានបានមាន សន្ទុះម្ដាយរបស់គាត់បានរៀបការជាមួយនឹងបរិមម្នាក់ទៀតដែលធ្វើឲ្យគាត់នឹងមិនពេញចិត្តបាននឹងឪពុកចុងរបស់គាត់នោះទេដែលជាហេតុធ្វើឲ្យមានការមិនចុះសម្រុងគ្នាហើយគាត់បានឈប់រៀននៅត្រឹមថ្នាក់ទី7អូចឹងប្រវត្តិគាត់គឺកំសត់អញ្ចឹងដោយសារតែឪពុកគាត់ស្លាប់បាទស្លាប់ចោលគាត់ហ្នឹងតាំងពីគាត់នៅ6ឆ្នាំអញ្ចឹងបន្ទុកទាំងអស់គឺត្រូវគាត់អ្នកអ្នករ៉ាប់រង ហើយមួយរយៈក្រោយមកហ្នឹងក៏ម្ដាយគាត់ហ្នឹងក៏បានរៀបចំរៀបការជាមួយនឹងឪពុកផ្សេងទៀតអញ្ចឹងគាត់បានឪពុកចុងមួយទៀតហើយគាត់គាត់សម្រាប់ចិត្តឈប់ត្រឹមទី7បាទនៅអាយុ13ឆ្នាំគាត់បានចាក់ចេញពីផ្ទះតែម្នាក់ឯងដើម្បីធ្វើការជាអ្នកគូរូបនៅក្នុងប្រទេសសេះនៅក្នុងទីក្រុងបាទ Indianapolis អាយុ14ឆ្នាំគាត់ផ្លាស់ប្ដូរទីលំនៅ ទៅរស់នៅភូមិខាងត្បូងនៃរដ្ឋ Indian បាទ Indiana ធ្វើការនៅក្នុងកសិដ្ឋានមួយកន្លែងនៅទីនោះនៅអាយុ16ឆ្នាំគាត់បានធ្វើការខ្លែងបន្លំនៅឯកសារសម្បត្តិកំណើតនិងបានបំពេញបែបបទដើម្បីធ្វើការជាអ្នកបរទេសនៅប្រទេសកុយបាបាទចឹងការខ្លែងបន្លំទៀតនៅអាយុ19ឆ្នាំគាត់បានធ្វើការនៅកន្លែងរថភ្លើងនិងបានជួបនារីម្នាក់គឺបាទ Joseph Finn បាទ Joseph Finn នឹងបានរៀបការជាមួយគ្នាយ៉ាងឆាប់រហ័សគណៈពេលដែលពួកគេជួបគ្នាត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះបាទអញ្ចឹងអត់ដឹងថាបញ្ជាក់ថាប្រមាណទេបន្ទាប់មកពួកគាត់មានកូន3នាក់គឺកូនប្រុសម្នាក់និងស្រី2នាក់តែជាអកុសល កូនប្រុសតែម្នាក់របស់គាត់បានស្លាប់ដោយសារគុណក្តៅដែលបង្កដោយមេរោគបាទអញ្ចឹងកូនគាត់ម្នាក់បានស្លាប់បាទកូនប្រុសបាទជាងគាត់មានតែ2នាក់ទេហើយស្លាប់ម្នាក់ទៀត បន្តមកទៀតគាត់ផ្លាស់ប្ដូរដោយធ្វើជាអ្នកពន្លត់អគិភ័យតែបានបាត់បង់ទៅវិញដោយសារតែមានចំនួនជាមួយនឹងមិត្តរួមការងារក្រោយពីបាត់បង់ការងារ Stan Ascender គាត់និងកូនស្រីទាំងពីររបស់គាត់ជាមួយនឹងឪពុកម្ដាយក្មេករបស់គាត់ហើយគាត់ក៏បានយកចំណេះដឹងផ្នែកច្បាប់ដែលគាត់បានរៀនមកបើកបរជាមកបើកបាទ ជាមេធាវីតែក៏ត្រូវបានបិទទ្វារទៅវិញដោយសារមានបញ្ហាជាមួយនឹងអតិថិជនគាត់ក៏បានសម្រេចចិត្តទៅរស់នៅ ជាមួយម្ដាយបង្កើតរបស់គាត់បាទនៅឯ Hen បាទ Henryville បាទធ្វើជាអ្នកបម្រើនៅរថភ្លើងហើយជាអ្នកលក់បាទធានារ៉ាប់រងអាយុជីវិត បាទនៅឆ្នាំ1922បានបង្កើតក្រុមហ៊ុនទូកចម្លងមួយដែលបានធ្វើទូកនៅលើទន្លេអូហាយ៉ូរវាងទីក្រុងបាទ Jeffer Sanville និង Lo បាទនិង Louis Will ហើយគាត់ក៏បានដើរប្រមូលភាគហ៊ុនផ្សេងផ្សេងដើម្បីក្លាយជាម្ចាស់ម្នាក់ហើយគាត់ក៏ត្រូវបានតែងតាំងជាលេខាធិការនៃក្រុមហ៊ុន តែមិនដល់មួយឆ្នាំ ផងគាត់ក៏ធ្វើការលាឈប់បាទលាឈប់ Sender បានសម្រេចលុភាគហ៊ុនទូកចម្លងរបស់គាត់ក្នុងតម្លៃបាទ22,000 ក្នុងតម្លៃ22,000ដុល្លារបាទវាស្មើនឹង316000ដុល្លារបច្ចុប្បន្នហើយបានប្រើលុយនោះដើម្បីបង្កើតក្រុមហ៊ុនផលិតចង្គៀងបែប APT APT Lin ឧស្ម័នឥតពណ៌សម្រាប់ធ្វើការអុចបំភ្លឺការបណ្ដាក់ទុននេះគឺបានបរាជ័យបន្ទាប់ពីក្រុមហ៊ុន Delco បានណែនាំចង្គៀងអគិសនីដែលវា ត្រូវបានលក់តាមការផ្ដល់អនុទាន Sender បានធ្វើការផ្លាស់ទៅរស់នៅក្រុងបាទ Winchester បាទរដ្ឋ Kentucky ដោយលោកធ្វើការជាអ្នកលក់ដូរតែក្រុមហ៊ុនដែលលោកត្រូវបានបិទទ្វារបាទតែក្រុមហ៊ុនដែលលោកលក់ត្រូវបានបិទទ្វារពីក្រុមហ៊ុនមួយ ទៅក្រុមហ៊ុនមួយដោយទៀតដោយសារតែវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ នៅឆ្នាំ1930ក្រុមហ៊ុនប្រេងដ៏ល្បី ល្បាញមួយមានឈ្មោះថា Shell បានផ្ដល់ឲ្យ Sender នៅស្ថានីយ៍សេវាកម្មមួយកន្លែងនៅ North Cabin រដ្ឋ Kentucky ដោយមិនគិតថ្លៃសម្រាប់ការជួលឡើយតែឲ្យបង់ឲ្យក្រុមហ៊ុនវិញជាភាគរយនៃការលក់ Sender ចាប់ផ្ដើមធ្វើការលក់នៅអាហារផ្លូវមន់របស់គាត់ដោយធ្វើការលក់ជាបឋមទៅកាន់អ្នកដែលរស់នៅតំបន់ជិតភោជនីយដ្ឋាន។ ខណៈពេលដែលកំពុងតែចំណីនៃការលក់នេះបាទ sender ក៏មានគូប្រជែងមួយផងដែរគឺ Matt បាទ Stewart ដែលបានវាយប្រហារដោយកំភ្លើងទៅលើបុគ្គលិកក្រុមហ៊ុន Cell ដែលធ្វើការជាមួយនឹង Sender ដែលបណ្ដាលឲ្យបុគ្គលិកម្នាក់បានស្លាប់ក្រោយមក Matt បាទ Stewart ត្រូវបានតុលាការចោទប្រកាន់ឲ្យធ្វើការជាប់ពន្ធនាគារពីបទមនុស្សឃាត បន្តិចម្ដងបន្តិចម្ដងប្រជាប្រិយភាពរបស់គាត់កាន់តែត្រូវបានគេស្គាល់ច្រើនហើយស្ថានីយ៍របស់គាត់កាន់តែល្បីស្ទើរទូទាំងរដ្ឋបាទ Kentucky រហូតដល់គេហៅថា Kentucky Fried Chicken of the បាទ Helen Sanders ទៀតផងនៅឆ្នាំ1947គាត់បានធ្វើការលែងលះជាមួយនឹងប្រពន្ធទី1របស់គាត់គឺអ្នកស្រី Josephine ហើយបានរៀបការជាមួយអ្នកស្រីបាទ Clodia បាទ Clodia នៅឆ្នាំ1949នៅឆ្នាំ1952លោក Sander បានធ្វើការដោះសិទ្ធឲ្យធ្វើការលក់បន្តនៅសាច់មាត់បំពងជាលើកដំបូង ជាហេតុធ្វើឲ្យប្រជាប្រិយភាពនៃម៉ាកយីហោរបស់គាត់ក៏ដូចជាចំណូល គឺ មានការកើនឡើងឆាងឆាប់រហ័សប៉ុន្មានឆ្នាំក្រោយមកជាអកុសលជីវិតរបស់លោក Sander ត្រូវបានជួបនៅប នៅវិបត្តិបំណុលដែលតម្រូវឲ្យគាត់ធ្វើការលក់ទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ដោយសារតែការលក់គឺមានធ្លាក់ចុះយ៉ាងខ្លាំងដែលមិនអាចធ្វើការស្ដារបានក្រោយពីការធ្លាក់ខ្លួនគ្មានលុយសូម្បីតែបន្តិចនោះគាត់តែងតែគិតគ្រប់ពេលថាគួរធ្វើដូចដេចដើម្បីបានលុយស្រោចស្រង់ជីវិតរបស់គាត់ឡើងវិញគាត់បានបង្ខំចិត្តធ្វើការលក់ រូបមន្តធ្វើផ្លូវមាត់បំពងទៅកាន់ភោជនីយដ្ឋានផ្សេងផ្សេងជាច្រើន នៅក្នុងសហរដ្ឋអាមេរិកការលោនេះហើយដែលធ្វើឲ្យគាត់កាន់តែមានភាពល្បីល្បាញហើយគេហៅ KSC ហើយយីហៅ KSC ត្រូវបានគេទទួលស្គាល់ដោយផ្ដល់ឲ្យគាត់មានទឹកប្រាក់ប្រមាណជា3.5លានដុល្លារនៅឆ្នាំ1980នៅក្នុងអាយុ90ឆ្នាំបាទ Helen Sender បានស្លាប់ដោយសារមហារីកគ្រាប់ឈាមនិងជំងឺសួត។ មុនពេលដែលគាត់ស្លាប់គាត់តែងធ្វើដំណើរទៅមើលទីតាំងក្រុមហ៊ុនដែលទទួលសិទ្ធិធ្វើការលក់បន្តទៅតាមបណ្ដាប្រទេសផ្សេងៗទូទាំងពិភពលោកនិងបានបង្កើតភោជនីយដ្ឋានផ្ទាល់ខ្លួនឈ្មោះថា Cloda Sender Dinner House ជាមួយនឹងប្រពន្ធរបស់គាត់បាទអញ្ចឹងនេះគឺជាជីវប្រវត្តិរបស់លោកបាទ Sender បាទអឺយើងឃើញហើយថា តម្រាំទៅបានក្រុមហ៊ុននេះមួយល្បីល្បាញពេញពិភពលោកគឺមានការបរាជ័យយ៉ាងច្រើនហើយក៏មានការតស៊ូយ៉ាងស្វិតស្វាញផងដែរហើយជាអកុសល គឺថាគាត់នឹងគឺបានស្លាប់នៅក្នុងបច្ចុប្បន្ន90ឆ្នាំបាទដោយសារតែជំងឺមហារីកគ្រាប់ឈាមនិងជំងឺសួតបាទអញ្ចឹងអាយុគាត់បានវែងដែរអញ្ចឹងអរគុណច្រើនចំពោះមិត្តភ័ក្តិអរគ្នាដែលបានចំណាយពេលវេលាតាមដានសម្ដាប់ នឹងទស្សនាជាមួយនឹងវីដេអូនេះហើយក៏សូមខានតែអភ័យទោសចំពោះអស់លោកស្រីនាងកញ្ញាផងដែរបាទប្រសិនបើការអត្ថាធិប្បាយខុសឆ្គងនៅប្រការណាមួយសូមមេត្តាអធិស្ឋានខ្ញុំបាទផងដែរបាទគណៈពេលនេះខ្ញុំបាទសូមគោរពលាសូមអរគុណ